ចិត្តខ្ញុំខ្លោចផ្សាខ្មាំងផ្ដាច់ចេតនា ក្រោមម្លប់តង់ប្រាសាទអង្គរអើយឋិនថៃគង់វងជ្រកក្រោមម្លប់តង់ប្រាសាទអង្គរ ប់ត្រង់ប្រាសាទអង្គរអើយឋិនថៃគង់វងជ្រកក្រោមលប់ត្រង់ប្រាសាទអង្គរ